បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ function មកនិយាយបន្តទៀតដែល function ដែលយើងនឹងនិយាយនេះគឺជា function ដែលមាន parameter ក៏ប៉ុន្តែវា មិន បាច់ត្រូវការ return type នោះទេ ហើយនៅក្នុងឧទាហរណ៍នេះក៏ដូចជាឧទាហរណ៍មុនដែរគឺយើងយកនៅចំនួនបឋមឬយើងហៅថា prime number មកធ្វើការពន្យល់ដើម្បីមានភាពងាយស្រួលប្រតិកជាមួយនឹងលំហាត់មុនពីព្រោះថាលំហាត់មុន គឺយើង និយាយអំពី function ដែរតែ function ដែរมันមាន parameter ឥឡូវយើង នឹងមកនិយាយអំពី function ដែលមាន parameter ក៏ប៉ុន្តែវាមិនបាច់ return type បាទអញ្ចឹងនៅក្នុងអឺផ្នែកខាងឆ្វេងនេះគឺជាផ្នែក main របស់យើងយើងអាចធ្វើការបញ្ចូលតម្លៃ n ទៅ ហើយ function របស់យើងវានឹងចាប់យក n ទៅសិក្សាទៅកណនាមើលថាតើចំនួននេះជាចំនួន prime number ឬក៏មិនមែនជាចំនួន prime number ឥឡូវខ្ញុំសូមពន្យល់អំពីអឺកូដតែម្ដងអញ្ចឹងយើងមាននៅ void check print and display បាទអានេះថាយើងមាននៅ function មួយដើម្បីពិនិត្យមើលថាតើចំនួននេះគឺជាចំនួន prime number ឬក៏មិនមែនបន្ទាប់មកយើងមាននៅ int i យើងមាននៅ flux ស្មើ0បាទអញ្ចឹងអ្វីដែលជាភាពតាក់ទាញនៅក្នុង function ហ្នឹងគឺឈ្មោះ function ហើយវាមាន នៅ parameter មកជាមួយ parameter នេះដែលយើងឲ្យឈ្មោះវាថា argument pass បាទបានន័យថាយើងដាក់នៅ argument ចឹងបន្ទាប់មកទៀតគេដឹងបាទគេដឹងបានន័យថាជាលក្ខខណ្ឌរបស់ចំនួនបឋមនៅ ពេលដែល n ស្មើនឹង0ឬក៏ n ស្មើនឹង1ហ្នឹងគេអាចកំណត់នៅ flux របស់យើងនឹងស្មើនឹង1បាទ flux នេះគឺជាការតាងរបស់យើងទេយើងតាងឲ្យវាស្មើនឹង0 យើងតាំងឲ្យវាស្មើនឹង1បានន័យថាវាអាចនឹង0វាអាចនឹង1អញ្ចឹងបើចំនួនផ្លាក់នេះស្មើនឹង1យើងអាចនិយាយបានថាវាមិនមែនជា prime number ទៅតែបើ flag របស់យើងនឹងឬស្មើ0យើងអាចនិយាយបានថាវាយើងអាចនិយាយបានថាវាជា prime number អញ្ចឹង prime number ងាយទេបានន័យថាចំនួនដែល mode ដែលចែកនឹង2ហើយយកទៅ mode នឹងអាយបើអាយរបស់យើងនឹងនឹងម៉ូតនឹងខ្លួនវានឹងស្មើសូន្យនោះយើងអាចនិយាយបានថាវាគឺជា prime number បាទវាជា prime number អញ្ចឹងអ្វីដែលខ្ញុំចង់ពន្លិចកន្លែង flux នេះគឺ flux ស្មើសូន្យវាជា prime number ក៏ប៉ុន្តែបើ flux របស់យើងស្មើ1នាំឲ្យវាមិនមែនជា prime prime number បាទអញ្ចឹងនេះគឺជារបៀបនៅក្នុងការ check មើលតើយើង check បែបម៉េចដើម្បីឲ្យដឹងថាចំនួន flag របស់យើងស្មើ1 flag របស់យើងស្មើ0បាទគឺយើងទៀមទាឲ្យចំនួនតម្លៃ n ចូលទៅបាទយើងចំនួនតម្លៃ n ចូលទៅអញ្ចឹងបើយើងវាយលេខ6 6យើងចែកនឹង2ទៅវាបាន3វាបាន3អញ្ចឹង2វាតូចជាង3 ចឹងបើ2តូចនឹងជាង3វាយក6មកចែកនឹង2ទៅស្មើ0ចឹងស្មើ0 flux របស់យើងស្មើ1បើណា flux របស់យើងស្មើ1វា break break បានន័យវាចាក់ចេញពី loop ចឹងវាចាក់ចេញពី loop វាទទួលបាន flux ស្មើ1ចឹងកាលណាបើ flux ស្មើ1វាមិនមែនជា prime number ទេបាទគឺវាងាយបែបហ្នឹងនៅក្នុងការ check បាទចឹងឥឡូវយើងចូលទៅអនុវត្តការសរសេរកូដនៅលើ deal ទាំងអស់គ្នា ឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងទាំងអស់គ្នាអឺនៅក្នុងនេះ គឺយើងចាប់ផ្ដើមចុចទៅលើ file យកពាក្យ new source file ហើយយើងចាប់ផ្ដើមសរសេរកូដរបស់យើងចូល include stdio.h int man បាទយើងទៅសេ man ឲ្យមក return បាទ return 0 ឥឡូវខ្ញុំនឹងធ្វើការហៅនៅ function របស់យើងមកហើយយើងអាចដាក់ void check បាទ void check prim បាទ prim number អូខេ void check prim number បន្ទាប់មកយើងអាច pass នៅ argument ចូល គឺ int n int n អឺត្រង់នេះយើងនឹងសរសេរ នៅប៉ារ៉ាម៉ែត្រដែលពាក់ព័ន្ធឬក៏យើងហៅថាប្រកាសនៅអថេដែលពាក់ព័ន្ធចូល គឺយើងមាន INTI ហើយនឹងយើងមាននៅ flag flag របស់យើងស្មើនឹង0បាទ flag របស់យើងស្មើនឹង0ឥឡូវដើម្បី check បាន គឺយើងត្រូវស្គាល់ n ស្គាល់ n ចឹងយើងសរសេរថាប្រសិនបើ n របស់យើងនឹងស្មើនឹង0ឬ1 ឬមួយ n របស់យើងនឹងវាស្មើនឹង1នោះអ្វីដែលយើងត្រូវសរសេរគឺយើងសរសេរថា flux របស់យើង flux របស់យើង គឺស្មើនឹងស្មើនឹង1នៅពេលនេះគឺយើងកំណត់ថាបើចំនួន n ស្មើ0 n ស្មើនឹង1វាមិនមែនជាចំនួនបឋមទេវាមិនមែនជា prime number ទេឥឡូវមកដល់ត្រង់ នេះគឺយើងអាចប្រើនៅ for loop ដើម្បី check មើលតម្លៃ n របស់យើងដែលខុសពី0ខុសពី1នឹងតទៅទៀតអញ្ចឹងខ្ញុំប្រើ for i របស់យើងនឹងយើងឲ្យស្មើនឹង2 i តូចជាង n បាទតូចជាង n ចែកនឹង2បន្ទាប់មកគឺ i បូកបូកតាមមកយើងសិក្សាវាប្រសិនបើប្រសិនបើអឺ ប្រសិនបើ n ណា n ហ្នឹងគឺ mode នឹង i ស្មើស្មើ n mode នឹង i បាទ mode នឹង i កាលណា n mode នឹង i វាស្មើនឹង0នោះយើងនឹងទទួលបាន flux របស់យើងនេះ flux របស់យើងនេះស្មើនឹងស្មើនឹង1យើងនឹងទទួលបាន flux របស់យើងស្មើនឹង1 រួចហើយវានឹង ជួបនៅលក្ខខណ្ឌ break បានន័យថាវាចាក់ចេញ ពី loop តែម្ដងអឺបន្ទាប់ពីទទួលបាននៅ flux មាន0មាន1ហើយយើងចាប់ផ្ដើមមកធ្វើការសិក្សានៅ flux របស់យើងខាងក្រោមនេះអឺប្រសិនបើ flux របស់យើងនេះ flux របស់យើងនេះស្មើនឹង1បាទព្រោះណាយើងឲ្យវាស្មើនឹង1 យើងព្រីមកយើង print អឺភាគរយបាទគឺភាគរយ D is not is not prim is not prim number អូខេនេះគឺតម្លៃ num num តម្លៃ n ផ្ទុយទៅវិញបាទផ្ទុយទៅវិញយើងនឹងបោះនៅ prim number ចូលភាគរយគឺភាគរយ D is prime num number prime number អូខេអញ្ចឹងអ្វី ដែលយើងបានត្រង់កន្លែងនេះ គឺ prime prime number អូខេឥឡូវនៅក្នុងប្លុកនៅក្នុងប្លុក main របស់យើងនេះអ្វី ដែលយើងត្រូវសរសេរត្រូវ scan វាចូលនោះគឺតម្លៃ n nằm lại ẩn ở chân dựng đã tha ai thí nám và ai thí nám ờ, mà cả scan មុននឹង scan យើង print s máu print s please uh, please enter num number please enter number ờ, mà អឺបន្ទាប់មកទៀតយើង scan và scan s យើងដាក់ថាភាគរយ D n បាទ n 5 n 5ឥឡូវយើងបាន scan តម្លៃ5ចូលហើយយើងហៅនៅ function របស់យើងទៅប្រើគឺ function យើងឈ្មោះថា check បាទ check prim បាទអសឲ្យត្រូវ prim 5 number check prim number parameter របស់វាគឺ num parameter របស់វាគឺគឺ num បើអញ្ចឹងដើម្បីអាចឲ្យ function មួយនេះ access បានយើងគួរតែធ្វើការប្រកាសវានៅខាងក្រោមនេះមួយទៀតគឺ voice void check void check prim num number void check prim number int n បាទឥឡូវយើងចាប់ដើមសៀវវាមកហើយយើងដាក់ example check prim check prim បាទយើងយក C source ហើយយើងសៀវវាមកឥឡូវយើងធ្វើការ run code របស់យើង ចឹងត្រង់កន្លែងនេះ flag flag របស់យើង បាទយើងសរសេរ flag កន្លែងនេះខុសបាទចឹងយើងកែវាដាក់ flag អូខេចឹងយើង run វាមកបាទឥឡូវខ្ញុំឧទាហរណ៍ថាលេខ5លេខ5ហើយយើង enter ទៅ បាទលេខ5 is prime number ចុះយើង អាច run លេខ6មក ចឹង6 6 is not prime number បាទអញ្ចឹង program របស់វាវាកណនីត្រឹមត្រូវហើយបានន័យថាបើលេខទាំង lain ណាដែលចែកនឹង2ដាច់នោះវាមិនមែនជា prime number អូខេបាទអរគុណសម្រាប់ការទស្សនា